الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين អងអងម៉ៃម៉ៃមិវែតានភឿនសបត្តិហន្តៃទាំងពីរគង់តតុយថ្កាយប៉ាំងថ្កាយអ៊ីវស្មុំតែទីតឡំលកើតានអឺកាសលងាវលកើ ទួនទួនដែលជាវាគ្មិនតទីតឡាមិជលីសតកោតកានប៉មឡាំនេះអស្សឡាមអាឡៃគុំរ៉ាហ្មាតុលឡោហ៊ីវបារកាតុសាឡាមសាឡាម៉ាត់តាលអងអងម៉ៃម៉ៃមិវែទៀនពឿនសបាត់ហន្តីតងពីគងអឺតទុយដានទៀនគងអាកាន់ហេតមើម៉ៃបន្តអឺចូលរួម ទុយដែនអ៊ីគូបតើកោបតើកាន់បៈមឡាំនេះតែនមេជលីសតើកោបតើកាន់បៈមឡាំនេះហៅវិលត្រឡប់មេតំអងអងម៉ៃម៉ៃមេវែទាំងពឿសបតហន្តៃវើទុយហកិកងហៅកំណត់ផ្លោះម៉ៃហងអ៊ីឌិនអល់ឡោះស៊ុបហានហូវតាអាឡាតែនមេជលីសតើកោបតើកាន់បៈមឡាំនេះបោកមឺហាសាម៉ៅទូ ពកមឺហាសាចំណងជើងសំចំណងជើងផៅហាសាតកែកអន្តោជាការចូលរួមអន្តោពកមឺមេជាការចូលរួមអឺបហតាកោបហតាកាន់បាក់ម្លឹមនេះអឺមកទូទៅចំណងជើងបាក់ម្លឹមនេះយល់និយាយនិមតុលអមនីហ្វីលកូរអានីវ៉សុនណានិមាត់ព្រូអាម៉ាននិមាត់អឺសុខសន្តិភាព គង់អល់ឡោះស្មហានហួតាអាឡាមយាអ៊ីខានតលកេតៃតទីតឡាំកូរអានតានហកិគង់នប៊ីតៃមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហូមយាអ៊ីខានតលកេតៃតពីកោតទីតឡាំហាឌីសកានតានតទីតឡាំអឺសុណាកានមូលហេតុគង់មជ្ឈលីសតើកតើកានប៉ោមឺហាសាម៉ូទួនេះប៉ោមឺហាសាចំណងជើងនេះ គេយកញូជាហាសាម៉ូតួគង់ផត់ផត់សំខាន់ញូជាព្រូអេម៉ានអាតោសុខសន្តិភាពនេះញូជាហាសាអ្នកម៉ាត់ញូជាហាសាអ្នកម៉ាត់គង់ផត់ផត់មូលាញូជាហាសាអ្នកម៉ាត់គង់ផត់ផត់សំខាន់គង់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាគរណែព្រះកត្រៃតាំងពីកោមកការហងហាសាអ្នកម៉ាត់នេះ សុំមជ្ឈលិសតកបតកានអាចផ្ទឹងមជ្ឈលិសតកបតកានបាក់ម្លំនេះហូណាមកការហងអឺអ្នកម៉ាត់អឺសុខសន្តិភាពអាម៉ានីសុំមជ្ឈលិសតកបតកានតតែបន្តអឺហៅពេលហៅឱកាសណាអន្តោអន្តោផ្ទឹងគូមជ្ឈលិសតកបតកានយ៉ាលែយើបហូពគូអាម៉ានអូយ៉ាលែយើបហូពគូ សុខសន្តិភាពអូហូកិនហូពេលមេតលាកណកៅឬក៏មយាយហុកុំបហតាកៅបហតាកិនហៅយោពេលនេះអូយ៉ាងនេះយើសុំអ៊ីស្លាមញូជាអូកាម៉ាកងមឹកត្រោកបំផត់ទីតឡាំព្រូអាម៉ាននេះណាជាព្រូអាម៉ានព្រូស្លាម៉ាត់អូកាម៉ាអ៊ីស្លាមញូជាអូកាម៉ាកងមឹកត្រោកអង្គព្រូសន្តិសុខសន្តិភាពនេះពីបែរ dan uh, manusia gelkau manusia gelkau serta nyauk rupa hasa nak mat ni manusia gelkau serta nyauk rupa hasa uh, hasa nak mat ni nyun dia nikmatul amni nikmat aman nikmat selamat nikmat uh, uh, suk uh, សន្តិភាពនេះតែសុខសន្តិភាពនេះគេញូក៏ជាហាសាមកសុទ្ធមិនហុកគុំចរតទេហើយ untuk pegawai dunia ni hau sok sendipiap hau aman selamat Allah Subhanahu wa taala hubkun kitab Al-Quran ni mai untuk ke untuk jeng jitat untuk jeng jibuk cai ta manusia ហៅកេនតែដូចនឹងអូខេហៅបតកោសាអាកាងណាប៊ីអស្រហ្វុលអំប៊ីយ៉ាវលមុរសាលីនជាណាប៊ីកងផាត់ផាត់មូលី di antara ចំណោមនប៊ីនប៊ីទាំងរ៉ាស៊ូលរ៉ាស៊ូលអ៊ុនតុគេអ៊ុនតុមេបកស្រាយតែអ៊ុនតុមិននិយាយខានបហាកិកុងតែទីតឡាំកូរ៉ានគង់ទីតឡាំកូរ៉ាននឹងហូមនិយាយលោមឹងគូសំខាន់គូអាម៉ានគូស្លាម៉ាត់គូអឺសុខសន្តិភាពហ្នឹងតែមនុស្សមឹងតលិល con bên chia lai islam nyuci chia okama con mực gạo nèo thì ngọc vụ aman vụ salamat vụ sok sân tiếp ni tự yêu ayat tự dalam surah al baqarah ayat harga gà tóc tòa bực Allah subhanahu wa ta'ala farma le rabbi ja'al hada baladan amina warzuq ahlahu minat thamarat chia nabi Ibrahim alaihi salam ជាទូអានប៊ីអ៊ីប្រាហ៊ីមនប៊ីអ៊ីប្រាហ៊ីមហៅទូអាឡាយរ៉ាប់ប៊ីចអលហាដាបាឡាតានអាមីណាវើហើយអល់ឡោះពោកោហៅផ្ជឹងហើយវ៉ាព្រៃផ្លៃលកើនេះហៅអាម៉ានហៅស្លាម៉ាត់ហៅសុខសន្តិភាពវ៉ារហ្សុកអះលហ៊ូមីនវ៉ារហ្សុកអះលហ៊ូមីនសាមារ៉ាត់ Tian hau tal riski hai va tal ahli puplai ni mengpokiau pokiau. Ya le ke iu to di dalam ayat ni. Nabi Ibrahim alaihi salam hau la kau do pre hau aman. Hau la kau do pre hau pru sok santi phiep nen telau mengriski. Ni chia telal ni chia phó tan công bệnh trẻ đây agama Islam juga je agama kong mutrak to uh, tengok perlu aman perlu selamat dan perlu uh, sok santipip dan to di dalam agama Islam Islam hau cek taharam ka dan te agar Islam lai nau ngak perai hatian Islam nyuk pai hui lệ kệ là ngạ tạp này គាត់តែងាក់ព្រៃហួចក្តារផៃហួចណាតហុកុំរបស់ញូហារ៉ាំតទីតឡាំអូកាម៉ាអូកាម៉ាអ៊ីស្លាមໄងអឺស្មុំទួយអងាក់ព្រៃផៃហួយនឹងលេះលោអាតោពីប្រៃហារ៉ាំតទីតឡាំអូកាម៉ាអ៊ីស្លាមនៅពីទេមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាំអឺហៅប្រសបតឡាយ៉ាហ៊ីលលូលីមូស្លីមិនអានយូរ៉ូវីអាមូស្លីមិន rawahu Abu Dawud wa Tirmidzi ទីហៅហាឡាល់អបសៈអាយ៉ាងអ៊ីស្លាមនឹងញងៈព្រៃអាយ៉ាងអ៊ីស្លាមកែកែហើយហួយក្តាម៉ាក់ណាញូទីហៅហាឡាល់អម៉ាក់ណាញូហារ៉ាំហារ៉ាំការដែលត្រីដែលជាអាយ៉ាងអ៊ីស្លាមនេះងាក់ព្រៃហាតែអ៊ីស្លាមកែត្រីគេនឹងផៃហួយដោយសារដោយសារត្រីដោយសារត្រីហ្នឹងព្រោះទីយកកិសោះជាក់ស្ដែង ទីពេលគង់នៅពីទេមូហាម៉ាត់សុលឡាហ៍អានីវ៉ាសាឡាំអឺនៅប៉ះមើផ្លែម្កាស់វើណាពេលគង់នៅពីនៅប៉ះមើផ្លែម្កាស់វើពេលគង់នៅពីតឡៅមងនៅពីត្មៅនៅទីតឡាំផ្លែម្កាស់ណានៅពីប្រកាសនៅពីប្រកាសឡើយអឺមិនតខឡា ومن دخل دار أبي سفيان فهو آمن ហើយហើយ ម៉ៅនៅទីតឡាំសាងអប៊ូសូហ្វយ៉ានគឺទទួលហៅសុខសន្តិភាពទទួលហៅអាម៉ានទទួលហៅស្លាមាត់វមិនអក្លកបាបហ៊ូហ្វហ៊ូអាមីនហើយហើយគឺប៉ះបបាំងញូហៅតពាក់មេតតលអញូក៏ទទួលហៅព្រោះអាម៉ានព្រោះស្លាមាត់ហើយនេះ នៅពីខិនបច្ចបៃអ៊ីខានតលកត្រីលែកពួកអាម៉ានិនអឺសំខាន់ពីបែសម្រាប់ត្រីដែលជាអារាងកងប៉ាន់អឺអូកាម៉ាអ៊ីស្លាមនឹងតើពួកអាម៉ាននេះសម្រាប់តែមនុស្សមិនឬក៏សម្រាប់ហាកិកែកែហូកិនតែសម្រាប់រាងអ៊ីស្លាមហូកិនសម្រាប់តែមនុស្សនឹងអ ព្រោះអាមែនព្រោះសតសន្តិភាពនេះអ៊ីស្លាមមកកាន់មឹកត្រាប់សម្រាប់ដើតែមនុស្សហ្នឹងអអ៊ីស្លាមមឹកត្រាប់ទីតឡាំព្រោះអាមែនព្រោះសតសន្តិភាពនេះសេហិងកើតាចិនបរិមសេហិងកើតាតាចិនបរិមគឺអ៊ីវកេសោះសាអរៀងកម៉ៃកងត្មើនរកាដោយសារមញូហត់ថ្ងៃដោយសារគេដោយសារងាក់តាមមញូហ្នឹង Hopeway aman. Hopeway aman. Selamat pagi orangnya. Pengiur pai hoi. Mengiur mekung lam trom. Hopeway makanan yuk bang o. Poka tutuh tai puk puk tai. Keang makanan bang sehingkem tai di dalam keadaan al lepa pai hoi. Keiyuk belaksan seagan kemainan. Temui lurkai. Nah, belaksan seagan kemainan temui lurkai. maknanya Islam bertia angku aman tak nak tunan yo kisah lah temai kong lepa aman selamat siap ke boleh boleh tak salam tunan ah sa agang lekai na sa agang lekai na mungkin tiar riwayat asa akan ta sa agang lekai tko mung pengon mai boh sao na to to to lepa ya na kong mực srom le khuf maknanya srom le to ti ti ti plai gal na kan cuk plan an na chok e mai pro na mực na gai sao ញញុំណាអល់ឡោះក៏អួតពួនតាសាអាកាំងលកៃហ្នឹងអល់ឡោះស៊ុបហានវតាអាឡាកំអាហ្វទុសាវេកាសាអាកាំងលកៃហ្នឹងម៉ាក់ណែញូអ៊ីស្លាមមឹកតោតទីតឡាំព្រូអាម៉ានិដងហ្គលមកខ្លោកតតង់មនុស្សទាំងចំបឹងអឺតឡៅមឹងលំណកៅព្រៃវាគ្មិនរបស់ត្រី ងាក់ការបកស្រាយងាក់ការចូលរួមលំពកហាសាគេសោះកែតកតងយើងអឺអែមរូបិនអោសពេលអែមរូបិនអោសមកពេលហ្នឹងគេជាមេដឹកនាំតទីលកៅមសៀបតលកៅអ៊ីស៊ីបពេលកងកាត់ខិនស្លេះអំពីណាកាត់ហូបនៅអឺកាត់ហូបនៅលេបុគ្គលិកកាត់ម៉ែនឹកចោកាត់កងទង្កាក់គួងកាត់ហ្នឹងម៉ែមន្ត្រីកាត់ហ្នឹងម៉ែ ដើមឺតែប៉ាត់ខោពងូនេះនៅអង្កោហើយស្ងាត់តែមន្ត្រីបុគ្គលិកនេះនៅមើលថោពងូស្ងាត់តែបោះគិតកៅផ្លែនេះញពោះតឡើងថោពងូនឹងពួកកែចេះអូញពោះយកកែចេះមន្ត្រីបុគ្គលិកទាំងពីរហ្នឹងក៏ពេគឿងកៅហ្នឹងមិនខានអែមរូបិនអោសលក្ខធពពងូកង ដៅមឹកនៅហង្កើតណាតោលពោពងូណាខ្ទះអប្លែងទៅពោពួកញកាចេះចឹងនឺតើណាអូអាមរូពិនអោសលែកផងហើយតំពីកោតោរំខាននេះជួយផងហើយតំពីកោតោផងហើយតំពីកោយ៉ាតែផ្ដាល់ពូសុកស្លាមាត់តាញោផងហើយតំពីកោយ៉ាតែប្រែញូតោហងស្នឹងស្នេហងកិតនិយាយលេលេទុសៃជូតោអ៊ីរ៉ានណាហ្សាឡាពីជីវ៉ារីណា ហើយតរំខានចិនកងជាជារំគេជួយអូឡោហអក្បរហើយតរំខានតងៈព្រៃរំខានតែចិនកងញុតកក្បែរត្រីជាជារំគេនឹងជួយហើមពីសពេលញោចេះហៅនឺបលោះប៉ៅណាកាសុំហៅមឹកថោបកាហ្នឹងណែលពីកោតាំងពីនេះញុសិតតែអឺបច្ចុប្បន្ន បញ្ជាក់វេបោះលែអូកាម៉ាអ៊ីស្លាមគង់ទីតប៉ាន់តតាប់គេលៃនេះញជាអូកាម៉ាគង់មឹកត្រាពីបែទីតឡាំព្រូអាម៉ានព្រូអឺសុខអឺសន្តិភាពយ៉ាងណាហ្នឹងហើយតើអ៊ីលំមកគង់ញផៅឌីពុយទីហោហេរុសអប់ប្លៃមេញោះសេហេងកានឺហ្នឹង sehingga dengan nyokla mom nyokla kệ cả tới sai cái ôn tố người nữ nấn ai ca người nữ nấn phay hội chui người nữ nấn nè ọt mừng ọt mừng mê mừng mừng mê chui à tao không biết cọc đau ồ thì yêu ok mà Islam bự tạo tạo tạo tạo nạn tù nấn ôi lên អងអងម៉ែម៉ៃមិវែទាំងពឿនសបត្តិហន្តីតំពីគង់តទុយដានប៉ាំងស្មុំតែកតឡាំទាំងកាសលកយោកាសលងយលកៅមេត្រីចកោតុងកោតុងកាន់សហការកោសហការកាន់ការពារព្រុសុខសន្តិភាពនេះមេត្រីសហការហងថ្នាក់ដឹកនាំរបស់ត្រីអាជ្ញាធរមូលដ្ឋានរបស់ត្រីការពារ សុខសុខសន្តិភាពនេះតាវ៉ានូអាលលបិរិវតក្វាណាផងើតំពីការអល់ឡោះស្មានតាឡាហ្វរម៉ាឡេផងើតំពីការយតែសហការកសហការទីតឡាំពួកហិតសែមទាំងពួកហិតកងពេលណៅទីតឡាំតក្វាអល់ឡោះស្មានវតាឡាលន់ជីជាឡាយអងអងម៉ៃម៉ៃមីវែទាំងពឿនសបត្តិហន្តៃតំពីកំពុងតរំចាំប៉ាំងទាំងអ៊ីវលេតា វាគ្មិនរបស់ថ្ងៃក្លោថ្ងៃនេះកំតកកនុថ្ងៃឡុន Fadilatul Syekh Dr. Abdul Halim bin Muhammad Ali dan các yếu ngân lân hạt tên tuần Yusuf bin Tayyip tên tuần Khalil bin Musa nên chia lại ông ông mà mày mi về tên phương sắp bắt hành tay tục pi to khăn băng khăn mặt ta tuôn tuôn việc mình bỏ từ ngày bạn làm ni hầu kệ mực mai pahata ka pahata kan ផោអកិអន្តោមឹមេងកាចែករំលែកកោតតិតលំអឺអ្នកម៉ាត់សុខសន្តិសន្តិភាពនេះមកការសំណួរទីសាកងអឺអឺលន់លកៅព្រៃវាគ្មិនរបស់ទើយទួនអឺខាលីលបិនមូសាអន្តោអ្នកការចែករំលែកតកតងរឿងចំណងជើងបាក់ម្លឹមនេះញោមនិនយើសារៈសំខាន់ នៃពួកសុខសន្តិភាពនេះសារៈសំខាន់នៃពួកអាម៉ានស្លាម៉ាត់តើពួកអាម៉ានពួកស្លាម៉ាត់ពួកសុខសន្តិភាពនេះញោសារៈសំខាន់ញោតើថ្នាក់តូលៃណាតទីតលំពួកចៃផ្តល់កូរ៉ានពួកតែចោសុណានពីទៅឯតែអ៊ីស្លាមទៅឯមកកាលកៅទុនខាលីលហ្វាយតហ្វាដលមស្គូរ៉ា Bismillahirrahmanirrahim Alhamdulillah Wassalatu wassalamu ala rasulillah Amma ba' Assalamualaikum warahmatullahi ta'ala wabarakatuh Waalaikumsalam warahmatullahi wabarakatuh Nekau unpun Pak Tuan Hasan Dan tuntun Kiwi Kemen Kongcurum Pak Amlam ni Dan kail kau unpun Pak Maimai Ong-ong Miwatis Aitung Pih Kong Hau Tok Rong Cam Pak Pak Kambiti Ah, muzakirah kau ataupun komiti, rumlek kau menghukum akam Allah Subhanahu taala sekem lai aku ah, rumlek kau rumlekan ni insyaallah nyutal manfaat dan faedah lo metal tegai tumpih kau maka alhamdulillah lan hujur um masih nasihat gai dalam komiti ni នេះគឺតកតងហុងចំណងជើងយកកអូស្តាសហាសានកាន់ហូបបោអំយ៉ែមគ្នាក្បោះក្បាយអៀនយោលគ្រប់គ្រាន់យោយើនេះគឺតកតងនឹងចំណងជើងគឺអលអាំនូគឺលអលអាម៉ានតានសុខសន្តិភាពយ៉ាងนั้นគឺសារៈសំខាន់ហូនីឡាអលអាម៉ានតានសុខសន្តិភាពនេះនឹងញើសញុគឺជាហាសាមការបំផុតផុតសំខាន់បំផុតតតលំអ៊ូកាម៉ាអ៊ីស្លាម dan ជាពិសេសញូនញើគឺតកតលំអុប្លែងកៅតកតលំទុនយ៉ាទេនេះតានញូកែជាហាសាអ្នកម៉ាត់កំប្រងក៏អល់តាឡាហុកតាល់មេបមនុស្សយាទំពីអាឡាមនេះហុងណាម៉ាត់អាម៉ានតានសុខសន្តិភាពនេះយើគឺគេអាចងាក់គេហៅទំពីតានប្រទេសជាតិអកាន់ហិជឿនលឿនតាននិតិចោលកាន់ហុលពីបែកតានស្កៃកៃនេះគេបើសិនជាគេហៅព្រោះសុខសន្តិភាពនេះអូគឺគេ ក៏ហូអាចស្មៀងក៏ហូអាចអើតាន់ហូអូកែយកកោអងអងក៏កិតតិនចពតមេក៏ទៅភានយាយឡើយដួយទោះពេលស្មៀងហូអទោះពេលអើហូអគេជនីជនីពេលនឹងអងអងក៏គង់តិនសមានចពតមេតឡោនេះគឺកាំងអាម៉ានព្រោះថ្ងៃដល់ថ្ងៃនេះអលហាំឌុលឡាគឺជាហាសាអ្នកម៉ាត់កងត្រែកដាក់សុគតមិនសម្បានតឡោទេនឹងភានប៉ាំងម៉ៃម៉ៃអងអងនឹងខានឡើយ លកៅតាហុងប៉ងងាក់យពើពេលផត់មកប្លាកងជាបាក់មស្រោះនឹងដើម្បីគេងាក់អាម៉ាល់អ៊ីបតានអឺប៉ុន្តែហាពេលឡើងចប់នៅកំប្លុនតាមនេះសេហាចំនួនវាយចបាក់ប្លានឹងណាវាយវើចបាក់ប្លាកងប៉ប្រែបាក់ហូអាម៉ានអូតសង្គ្រាមតដួចគ្នាដួចប្រទេសនឹងយ៉ាងនេះអ្នកម៉ាត់អង្គទេតហូកលថ្ងៃនេះអ៊ីនសាអល់ឡោះទេចាកោរក្សាញូតាន់ទេកោ ការពារញងងាយពើពេលហូអាម៉ាននេះដើម្បីពេលត្រែបនេះហូពេលវេលាងាអាម៉ានអ៊ីបតាតគោរពនៅព្រះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាយ៉ាងនេះគឺឧកមាអ៊ីស្លាមទៅយកអូស្តាសាសានហូបកស្រាយឡើយឧកមាអ៊ីស្លាមគឺកិនមើលត្រកបំផុតទៅងក់ពួកអាល់អាម៉ាននេះយកយ៉ាស់ឡើយគេទំពីកោក្រលេកអ៊ីនៅប៉អាយិតអាយិតអល់កុរអានតានហាជីសហាជីសរ៉ូស៊ូលឡោះតានប្រវត្តិកនសហបាត់ទំពី គឺតែងតែនិយាយតែមឹកត្រោតតែជំរុញទាំងអព្រោះអាមែនតែនព្រោះសន្តិភាពនេះយានិនយាសហេងកើឧកមាអ៊ីស្លាមហូចែកច្បាប់ហើយចំនួនតានហាមខៈហើយចំនួនពេលតែនិងាក់សលឹមនៅទីងកកៅអូទាំងពេលបំតាយកៅតានបំតាយកាន់អូតានសជនិះជនិះក៏ងាក់ពេលហ្វិតណាស់តលំពុកផ្លៃតានតលំសង្គមតានតលំប្រទេសជាតិនឹងគឺអល់ឡោះតាឡាហាមខៈពេលតែងាក់ហ្វិតណាស់ស្រោបតៅតលំ ហើយលង្កៅតាំងគេណអូបើសិនជាស្កៅខ្តៅយើគឺថ្ងៃមុខនេះងាក់គេអូជិងអូកែយ៉ាងនឹងតុងពីសពិភពលោកឬក៏តុងពីសមនុស្សតតលំទុនយ៉ានេះគឺត្រូវការយោតពូអាម៉ានតានសុខសន្តិភាពនេះយើបានងាក់គេជិងនឹងយ៉ាងនឹងហៅបញ្ជាក់ឡើយអូកាម៉ាអ៊ីស្លាមតានថ្ងៃកលថ្ងៃនេះនេះគឺយោពូអាម៉ានតានសន្តិភាពយ៉ាងនឹងគេមកអៀមនុស្សមនុស្សមឹងអឺ Puah tang ataupun telal ko bicara le ukama islam tiain mu tengok al aman dan sok ton ti phiep nen ne tiem i hasa hadis kong nabi ti muhammad sallallahu alaihi wasallam ko bicara le man asbaha minkum aminan fi sirbihi wa mu'afan fi jasadihi intahu qutu yaumihi fa ka'annama hiyazat hiyazat lahu dunya Jadi hadis ni rasulullah hulai hai hai ya kong nyebut kum dai mai បងហៅអាម៉ានហៅសុខសន្តិភាព fi sirbih តតឡាំអះលីគ្រូសាញូយ៉ាងនេះហុំតាពូហួយក្តាអតានទីហុំតាពូស្ងោកតៅអតឡាំគ្រូសាញូមូអាហ្វាន់ពី fi jasadih កែញុំគ្នាស្លាម៉ាតអាហ្វីយ៉ានទីហុំតាវៈកិគីអហៅចាំខសិហានទំពីហ្នឹងអិនតូហូគូទូយ៉ោមីហីកែ ញូហោចំណៃបឹងគ្រប់គ្រាន់អัลហាំឌុលីឡាមកកសាអ៊ូឡាអ៊ូឡាយកញោមគ្នាគ្រប់គ្រងទុនយ៉ាទំពីហ្នឹងគឺមិននេះជាអ្នកម៉ាត់កងអាពងបំផុតនេះហៅបញ្ជាក់ឡើបើសិនជាថ្ងៃយើមគ្នាហៅគីយ៉ាមិនតាហៅសិហាត់ចាប់កប៉ុន្តែទីហៅអាម៉ានអូតាទីឌីសពងាយគេអូតាទីអាចនឹងងាក់ពួកហៅគេអូ តើទីអាចមតឡាជុំកោនៃកហៅអគឺហៅអយ៉ាងនេះគឺក្លៅនេះទីសាញអាមែនយកកអាយ៉ាត់អល់កុរអានកនៃទុនហសានកនហូឡាពេលនប៊ីតេអ៊ីប្រាហ៊ីមអាឡៃសាឡាមកាន់ពេលកៅទូអាគឺលកៅដអលអាម៉ានតឡៅកាងរ៉បប៊ីជអលហាដាបាឡាតានអាមីណាវ៉ារស៊ុកអាហ្លហ៊ូមីនសាមារ៉ាត់យ៉ាងនេះគឺដអងប៉តឡៅកាពីនេះគឺពេលហៅអាម៉ានហើយពេលនឹងហៅអាម៉ានយើគឺតាមនេះអាចតងាក់គេហៅសច្ចនីចនីយ៉ាងនេះហាឌីសនេះ ក៏រ៉ូលឡាកម៉ាម៉ាន់អស្បាហមីនគុំអាមីណាន់ហើយហើយឯងគង់ញពុះគុំដៃម៉ៃតាម៉ៃញោហូពុកប្លែងញោហូស្រោកតៅអូលំគ្រួសារញោហូស្រោកតៅអូញោហុំសាវកៅអូញោមតាប្លាគេអូពុញហូស្លាមតំពីហ្នឹងមកការនេះយកកញ្ញូគ្រប់ក្រងលំឡាទុនយ៉ាហ្នឹងគេយកកញ្ញូហូទុនយ៉ាយកកញ្ញូហូទុនយ៉ាយ៉ានេះយកកហូទុនយ៉ាអាហាមូលយ៉ានេះយកកតាវចលយ៉ានឹងលោលោណាគេកងបញ្ជាក់ ដែលឧកាមាអ៊ីស្លាមតែជំរុញពេលតាមនេះកក្សាទាំងការពារទាំងមឹកកៅទាំងងកពួកអលអាម៉ានទាំងសុខសន្តិភាពនេះយ៉ាងនឹងទីអ៊ីមហាសាហាអាសាអាយ៉ាត់កែគឺអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហ៊ូហ្វីរម៉ានឡៃបើដឡាំស្រះគូរជំនករឡាហ្វាលយ៉ាប៊ូទូរ៉បហាហ្សាលបៃត الذي أطعمهم من جوع وآمنهم من خوف អ៊ីណាអត់អាឡាឡៃប្រៃផងហើមគ្នាងាអ៊ីបាដាត់ nampak Allah Subhanahu wa taala ពពេនឹងងាក់អ៊ីបតាតនឹងបើសិនជាទីហៅអាម៉ានអត់តាទីងាក់ជាងគេគឺងាក់ជាងអូយនឹងគេពុទ្ធគេលេពដើម្បីគេសុគរ nampak Allah Subhanahu wa taala ព្រះអល់តាឡាលើកអលឌីអត់អាមហុំអល់តាឡាពេលទីហូចំណៃបឹងគ្រប់គ្រាន់ព្រោះអល់តាឡាគេវ៉ាអាម៉ានហុំមិនខាហ្វអល់តាឡាពេលទីនេះគេហៅស្លាមាតអាម៉ានសុខតន្តិភាពមកពួកហួយក្តាមកពួកមស្កោតាន់ពួកស្កោកតោតាមពួកផ្លែតាន់តាមកៅនឹង យ៉ាងនឹងបើសិនជាថ្ងៃយមគណៃហៅអាម៉ានអូពួកថ្ងៃនេះក៏ស្មៀងតានអើតានងាក់គេកែកែយកណាស្លាអោជឹងតានសែអោជឹងគេនេះយះសាអាយតកែហូបបញ្ជាក់តលំអាយតតតងស្មៀងខូហ្វអល់ឡោះតាឡាហ៊ូឡៃបើហ្វាអ៊ីដាតម៉ាណាន់ទុំហ្វាអគីមុសឡាអ៊ុលម៉ាតាហ្វស៊ីឡៃបើឡាអាពៀនឡៃផងហើមក្នៃហូអាម៉ានតម៉ានីណានឹងណោមកពួកហួយក្តាមកពួកស្កោកតៅតានហ្វីតណាហ្នឹង ហ្វាអគីមុសឡាមកការប្រហឹបទាំងស្មៀងហងពីអះពីគេហងគ្រប់រុកុនរុកោសារ៉ាត់ញោហងសំប្រាំដោយសារស្មៀងខូហ្វនេះនេះគឺស្មៀងយ៉ាទៀតថាស៊ីហ្វាត់ស្មៀងនេះគឺកៃមកស្មៀងទេកលថ្ងៃនេះព្រោះនេះអល់ឡោះតាឡាឡាបើសិនជាហៅពីមកពួកមិនស្រូវតានពួកស្រូវកតៅតានអា អាហ្វីតណាក្តាអាគេមស្កោតានហូអាម៉ានអូនហ្នឹងគឺប្រែផងហឹងនេះហាពីរឿងនឹងផ្លោះប្រែហឹងស្មៀងហងសំប្រណារកនញុស្មៀងយកកអល់តាឡាតានពីយកកណពីទេពតាស្មៀងតារកទុសជូតតានអតុមរកអានហ្នឹងនេះសតតលលគុំបញ្ជាឡាអ៊ីស្លាមនេះគឺមឹកតកៅទីងកពុអាលអាម៉ានតានសុខសន្តិភាពជាងនឹងនេះយកកាមតាហាសាអា Syekh Ar-Razi kan house put hasa kisah ឬក៏មិនតែកាន់សួរនៅបឧលមាហាងឡែកតើសុខសន្តិភាពនេះហុងចបតិហោសុខភាពស្ញាំនេះតើផ្នែកអហ្វតលជាងតើផ្នែកញូស្ញាំជាងផ្នែកសំខាន់ជាងផ្នែកសំខាន់ជាងយិនិនកិនហូឆ្លៃវឧលមាកិឆ្នាំកិឆ្លៃវនិនយះគឺកិលអលអាំនូគឺជាបសុខសន្តិភាពអលអាម៉ាននេះនិញគឺញូសំខាន់ជាងសុខភាពស្ញាំនៅកែយិនិនកិនហូប៉ោឧទាហរណ៍ហាសាគេឡើយ jauka pepe hatigai kong nyu choh le bo hape na nyu choh le na ki ploh nan nyu akan hi thật nó vợ bà cho lẽ nên bố nhớ bưng bưng nghi nhớ ai nó bưng gỡ anh nhóm e hậu bưng nghi bên tay lẽ nhóm cái đấy nhóm căn thì thật gai này hà xá ở bên tay bà sân chỉ mượn bè cũng xem nên nó vợ bè hậu cho lẽ ở bè xem mượn là cạ tọ thì chả cạ lẽ nhưng là tọ thì chả cái yêu lệ chả cho chả bà sao lẽ nữa nè bố nó chạy gỡ bao nhiêu băng bố បឹងវាជាងបោះញតកាយបឹងទៅញុះហួយណាមិនញតហួយក្តាហ្នឹងតែញបឹងជាងញបឹងយកបឹងប៉ុនហងអារម្មណ៍ញុះពងាអូគេនេះពេលនេះអារម្មណ៍ញុះពងាអូផៃហួយផៃហួយបឹងក៏ហូបពងាអូគេតតែមនុស្សនឹងអារម្មណ៍ស្យាមបាត់បឹងនៅពងាយនឹងអារម្មណ៍ស្យាមអស់ហួយក្តានបឹងទៅជាងផៃហួយហួយដូចបែបទៅយនឹងគេយកកត្រៃឧទាហរណ៍កត្រៃមកនេះបើសិនជាត្រៃមកនេះតពកផ្លែបញ្ញោអាម៉ានអូត ស្កោតលេសៅគនីតលេសៅទេតាទាំងអង្គុយបឹងតលាបឹងគិតោផោកហូគេអហៅអនៅតលាបឹងពងាគិតោពងាទៅណាឧបងាគេសៅលេជីលេហ្នឹងយនេះយ៉ាងគិតឧទាហរណ៍នេះនេះគឺលឧកមាអ៊ីស្លាមអ៊ីសាអល់ឡោះគឺជាឧកមាកងលេកាមីលសាមីលទំពីរឿងគេកូអ៊ីស្លាមគឺមើតកៅតានពញ្ញុលតហូលបេះគេបណៃហាសាអូដូនណូកែនប៊ីតេមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសល្លាមកើតមកណៃ តែងតែលកៅទូអាតានជំរុញសហបានជាពិសេសលំទូអាកិនហាសាកិនលកៅទូអាលៃអវើអល់ឡោះមុស្ទូរអោរ៉ាទីវ៉ាអាមីនរោអាទីវើហើយប៉កៅហើយប្រះបាត់បាំងហើយពូអែបប៉ាន់កៅតានអោរ៉ាន់កៅគីកៅព្រៃអាបិទបាំងបេកាហើយវ៉ាអាមីនរោអាទីតានហើយព្រៃហៅអាម៉ាន តែនសុខសន្តិភាពតលំគុហួយក្តាកោតិពេកហូពុហួយក្តាមេងៈពេកោបនេះរំខានតាំងកោជួយគេជួយអ៊ីវណពីលកោទុអាព្រះហូអាម៉ាននេះគឺជាផ្ោះតាំងបញ្ជាក់លអល់កុរអានតានហាឌីសតានអ៊ូកាម៉ាអ៊ីស្លាមនេះគឺជំរុញតានចាក់ពីកោរក្សាទាំងអពុសន្តិភាពនេះយ៉ាងនឹងបើសិនជាថ្ងៃកលថ្ងៃនេះទៅហៅសន្តិភាពទៅហុំតាមស្កោតានហុំតាស្កោកតៅអត់ឡំ ពុកប្លែងកៅថ្ងៃមកការចាំបាច់កែទំពីកៅចាក់កោសាមគ្គីកៅចាក់កៅវក្សាទាំងអពុសសុខសន្តិភាពនេះទំពីកៅយ៉ាស់ឡើយបើសិនជាថ្ងៃយើហូការពីទាំងអអ្នកម៉ាត់នេះអូវ៉ាឡោះគឺបអកានហ៊ីសក់អ្នកម៉ាត់នេះណាវើគឺតែទំពីកៅអកានហ៊ីសោកស្ដាយតែតែអកានហ៊ីតមឿនយកអល់ឡោះសុបហានតាឡាកាន់ហូឧទាហរណ៍ហាសាកាន់ហូហ្វីរម៉ានតឡាំសូរ៉ា dalam surah An-Nahli ayat hal tahu hapluh tualai وضرب الله مثلا كرية كانت آمنة مطمئنة يأتيها يأتي رزقها رغدا من كل مكان فكفرت بعن أم الله فأذاقها الله لباس الجوع والخوف ما كانوا يصنعون យ៉ាងនឹងហាសាអាយ៉ាត់នេះអល់ឡោះសុបតាឡាហូប្រៀបធៀបហាសាពុកផ្លែងកៅនឹងនេះគឺអាមែនអាមីនតាន់មុតម៉ៃណាគឺញហៅសុខសន្តិភាព dan aman dan ning no ploh rezeki nyahu rezeki lo pan ayat ni nanya ke ulama tafsir jadun nak ke plai Mekah ke nyahu rezeki aman beng pengil pi to pengil ke ploh pan ta fakafrat bi an amilah po manusia kong tok dalam pok plai nan nan ye ke ho thau sukot o ti ngok nek mat kong po plai nan kufur hong nek mat po hong nyu tu ngak tu sa tu ngak pe sao tau masao kau masao kan ម្យាយប្លាយបេកោម្យាយបេកោតោងកោតោងកាន់សជំនិះជំនិះហ្នឹងគឺជាជាផ្កាកងងាក់ប្រៃអង្ហទុសានេះជា fakafar an umillah opom syukur dan nak ngak ibadat napa Allah Subhanahu taala o dan husyukur o nikmat ko Allah taala bagi nikmat kong to al amnu sok sentipiep dan rezeki ba bo to di pok plainan Allah taala lai ba fa azaqahallahu libasal ju' Allah taala akan hipe phong nyom kene tom hong hasa bla និន្យគឺពួកអើលប៉ាតានហួយក្តាសាកសមហងគិកេកងយុតងាតអាហងគិកងយុតងានិនហងញោហព្រមសុគតអនិមត្តប៉ពេលនិនយានិនលោលោសជិនេះបើសិនជាត្រែហូយើពត្រែហូថៅសុគតតានតឹងកកាពីអូត្រែកាន់ហេទទួលតានហេតមឿនតានទទួលយ៉ាងអល់ឡោះសុបហានវតាអាឡាលអ៊ីនសាការតុមលអជីតានគុមវលអ៊ីនកាហ្វារតុមអ៊ីនអាហ្សាប៊ីលឆាឌីដយ៉ាឡាត្រែថៅសុគតងក់អ្នកម៉ាត់ nhà mặt sọc sọc sân tiệp hiệp al amani Allah Taala kan hitam bekai ប្រៃត្រៃកាន់ហ៊ីជឿនលឿនតានប្រៃត្រៃកាន់ហ៊ីតាប៉ុន្តែផ្ទុយញវើយ៉ាស់លែកត្រៃនេះហូថៅសុគរអអល់ឡោះតាឡាអ៊ីនអាហ្សាប៊ីឡាសាឌីតគឺអាហ្សាមកោននេះគឺផុតផុតប្តីអូលេហ្នឹងម៉ៃវ៉ាអងអងមីវ៉ាតែស្អាយទុំពីពួកអាម៉ាន ពួកសកសន្តិភាពយកកាទះហ៊ូម៉ាត់មកទួនហាសាននេះនេះគឺសារៈសំខាន់គឺសំខាន់បំផុតថ្ងៃចាំងបិចម្យាយគីឡូអូគឺថ្ងៃអៀកកលកលទីទីណៅកលកលកៅ តានកលកលពួកផ្លៃតែងតែងាក់នយោបាយទំពីខិនព្រះហូពួកផ្លៃនឹងគឺសកសន្តិភាពកិនហូស្លាម៉ាត់ដើម្បីពេលប្រជាជនតែនមនុស្សកងតដំនឹងគឺពងាជាមួយនឹងងើមតានស្នាំងស្នាយានិនអ៊ីស្លាមក៏យកតែពួកពេលស្នាំងស្នាទាំងសកសន្តិភាពកិន cho nên គេដាក់ចាក់កោតសហការទាំងចូលរួមចាក់កោតការពារសង្សុខសន្តិភាពគង់ទេតហូមកាលថ្ងៃនេះអន្តពពេលនេះចោទាំងនេះហូពេលវេលាបៃតា dan dia hupe wili pengi nga aman ibadat napa Allah Subhanahu taala ya la dia hau o dia ko hupe nga ibadat tan er tan nit cha te pai ta ko hau o gai maka ta ni ye pu chu rum hasit nasra របស់លិនគឺតតូនតូនវាលគ្មានតួកាងកាយ Sengkemlah insyaAllah Puk curum hasil sekat ni Nyetal faitah manfaat Mepatir rumpi kau Lekau pukul tu niti ni Nebuai Ustaz Hasan ber Lekau pun tal Tuan Khalil bin Musa Kung hau ngạc ca Curum Chạy rum lệch មឹងពូសារៈសំខាន់លន់ជាលក្ខកិគំកិតអមែននេះគឺផ្នែកប្រាដោយសារតែពេលវេលានេះយុទ្ធគី ដនិនកិតពោមេសង្ខេបសង្ខេបបណាបណាបលុនខិនសង្ខេបមកសិនហើយសង្ខេបហងហាសាអាយត្តកូរអានក៏កិតពោហងតួអាក៏នៅពីតួអាកំណៃយ៉ាលែយើពូអាម៉ានពួកសុខសន្តិភាពមកសុខសន្តិភាពនឹងហៅសំខាន់អហុកកិននៅពីលកៅតួអាដកប្រហៅស្លាមាត់អូននេះទីសាម៉ាក់ណែញញូសំខាន់យើសុំនៅពីចេះលំការតួអារបស់កាត់ អាយតកូរអានកំណៃគេអៀវអះលីពុកឡៃណាតោស្នាំងស្នេហ៍រិស្គីមេកលពីកលជុងមេតាលពុកឡៃនឹងតោអង្គរុងរឿងសុខសន្តិភាពប៉ុន្តែហូបរមអូនជគួតនៅបៈអ្នកម៉ាត់នេះអជាកោបដិសេធជាកោងៈមៈសែជាកោងៈទុសា ជាកោគូហ្វូររបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្លែកប្លែកងាក់ពេលតមកគូអើលប៉ាផៃហួយមនុស្សជាទីជួនកាលពេលៃសំថោលអ្នកម៉ាត់អាម៉ាននេះសំខាន់ពេលកងញុតប្លិតមួយថ្ងៃណោពេលៃសំទាយថោលអ្នកម៉ាត់ស៊ីហាត់ខ្ចាប់កនេះសំខាន់ពេលកងថ្ងៃនៅតាមទីពេទ្យ ពេលគង្គេឌីងកគេពុកពេណឡៃជឹងអូកគីមេតាល់ណាសុំទេថោលអូ អ្នកម៉ាត់សៀហាក់ចាប់ខោមកកៅហូនេះផាត់ផាត់ហូយោមយ៉ានិនហ្គៃអ្នកម៉ាត់សុខសន្តិភាពអ្នកម៉ាត់អាម៉ានគង្គេកំពុងតទទួលហូកលងៃឡាំផ្លៃលកើទេកលងៃនេះណាទេយ៉ាតុងកៅការពីញោសហការកៅការពីញោព្រៃអ្នកម៉ាត់អាម៉ាននេះ អ្នកមកសង្ឃសន្តិភាពនេះសុខសន្តិភាពនេះញូតហងហៅកងវងមកកែជាបន្តនៅកែលំហៅសំនួរហៅសាតកែអឺអន្តអឺដកព្រៃទួនយូសូហ្វបិនតៃយេបអ្នកការចូលរួមអឺចែករំលែកអ្នកការចូលរួមបហតាកបហតាកាន់បាក់ម្លំនេះយូនិនយ៉ាអឺវសាអ៊ីលហ៊ីហ្វឌី អលអលអាំនីមធ្យោបាយការពារសុខសន្តិភាពនេះតើទាយហូមមធ្យោបាយគិមនឹងអន្តកការពារប្រៃអ្នកម៉ាត់អាម៉ាននេះប្រៃអ្នកម៉ាត់សុខសន្តិភាពនេះតប្រញហូគង់វង فيتفضل مشكورا الحمد لله وكفى ونصلي ونسلم على رسوله الذي اصطفى أما بعد السلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله وبركاته ហើយមិនឈគរអូនធ្ពួននៅប៉អល់ឡោះស៊ុបហានហូវតាអាឡាលកៅឈគរអូនធ្ពួននៅប៉អង្គទួនអង្គទួនកងហូវតមានទីពេលនេះលពីនេះតែនលកៅឈគរនៅប៉មូស្លីមីនតែនមូស្លីម៉ាទាំងពីរកងកំពុងតែទួយដានកម្មវិធីទីពេលនេះ យ៉ាងណាអ៊ីនសាអល់ឡោះលនកាន់និយាយសង្ខេបសង្ខេបបឹងមជ្ឈបាយបែនតោពុរក្សាពុអាម៉ាន់មជ្ឈបាយបែនតោពុការពារសុខសន្តិភាពនឹងអាគេមិនដឹងគឺនិយាយសុខសន្តិភាពពីនេះគឺអាម៉ាន់មឹងអល់ឡោះស៊ុបហានហូវតាអាឡាក៏យ៉ាងពេលអល់ឡោះស៊ុបហានហូវតាអាឡា hubway aman au cứ trai hau aman au vậy nên awal pi nên cứ trai là cao tụ a đó gan không khỏe aman nên cứ Allah subhanahu wa ta'ala do cả mà ta ayat con Nabi Ibrahim hậu đầu tụ a lại رب اجعل هذا بلدا آمنا وارزق أهله من الثمرات យ៉ាងណានប៊ីអ៊ីប្រាហ៊ីមដកអល់ឡោះសុបហានូតាអាឡាដកទូអាពួកអាម៉ាន់តឡៅយ៉ាងសុខសន្តិភាពទីតឡាំលកាយនឹងតឡាំមងរីស្គីទៅអ៊ីឡានប៊ីអ៊ីប្រាហ៊ីមអាឡៃហ៊ីសឡាមទីពេលដែលគាត់ងាកហិចរ៉ះនៅទីផ្លៃមកកេះទីពេលហ្នឹងគឺហៅតែអែអមតែពង្គុនអមតែកងអមតែផងកញ្ញាខ្តៅអមតែមនុស្សសេអ ទៅគេអូទាំងពីរសូរយកគេចឹងនប៊ីអ៊ីប្រាហ៊ីមដល់អល់ឡោះសុបហានហូតាអាឡារីស្គីទាំងពីរនឹងអស់នប៊ីអ៊ីប្រាហ៊ីមដល់អល់ឡោះសុបហានហូតាអាឡាមកពួកអាម៉ាន់យ៉ាងนั้นបញ្ជាក់មកលេខពួកអាម៉ាន់នឹងគឺយកសំខាន់តែយ៉ាងนั้นគេនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមហៅដល់ទូអាព្រះអល់ឡោះសុបហានហូតាអាឡា اللهم استر عوراتي وآمن روعاتي ដោយលើអល់ឡោះសុបានតាឡាប្រៃរក្សាចកាអរកោទាំងប្រៃហៅអាម៉ាន់មងពូហួយកោទាំងយ៉ាងហ្នឹងគេមឹងមកជប់បាយទទួលពួកអាម៉ាន់ហ្នឹងអាតោការពីពួកអាម៉ាន់ហ្នឹងយូរហ្នឹងគឺសុគតនៅបាក់នេម៉ាត់អល់ឡោះសុបហានហួតាអាឡាកុំប្រៃបាក់ត្រៃទុំពីកោ ក៏យកនេះម៉ាត់អល់ឡោះសុបហានូវតាអាឡានឹងគឺយកអកន្តតាមអកន្តោហងពុសុគូតតែនយ៉ាងនឹងកាយយកអកន្តលហ៊ីវទីពេលឡៃតែហូសុគូតអូទីពេលឡៃតែវៃគុណអល់ឡោះសុបហានូវតាអាឡាទៅអ៊ីវនប៊ីមូសាអាឡៃហ៊ីសឡាមក្តំនិយាយដល់បាក់កោមកន្លែង وإذ تأذن ربكم لئن شكرتم لأزيدنكم Wala in kafartum inna adhabi lasyadid Yanan maknanya lai ten bahatau wai Lai po tung pi hau hau pakah kan lai Habin lai tung pi hau syukut un tepun apa Allah Subhanahu wa taala นั้นនបកកៅនឹងលាអាស៊ីដានណាគុំកៅអាកាន់បន្ថែមបរិស្គីពួកអនិតកណាំ វឡាអ៊ីនកាហ្វារតុមអ៊ីនណាអាដាប៊ីឡាសាឌីតតែនៅពេលឡៃផងហៅកូហ្វូរល្មើសគុណហងអល់ឡោះស៊ុបហានហូវតាអាឡាស្ពាក់ពាក់អាសាបកៅនឹងគឺផុតផុតខាំងតែនយើងនឹងគេមិនអឺមកជប់បាយការពីពួកអាម៉ាន់ញូនិនព្រៃត្រី bahasa Allah Subhanahu wa taala di dalam buku ngaibadat na panyunan kong gaya le tauhid nan ko yo tauhid nyoba tena aman di dalam dunia dan gai akhirat hokan da dunia dunia dan gai akhirat galai ngaibadat na pa Allah Subhanahu wa taala sa tìm ta o syarik hong yunan cứ ba gần nan là toh ពួកអាម៉ានពួកសុខសន្តិភាពទីតឡាំឌុនយ៉ាទាំងថ្ងៃអាខិរ៉ាត់អល់ឡោះស៊ុបហានូតាអាឡាហ្វិរម៉ានឡៃវាដល់ឡោះលាឌីណាអាម៉ានូមីនគុំវ៉ាអាមីលស៉ាលីហាត់លាយស្តឃ្លីហ្វានណហុំហ្វិលអារឌីកមស្តឃ្លាហ្វាលាឌីណាមីនកបលលីហិបវ៉ាលីមក្គិនណលហុំទីណហុំអាឡាឌីអ៊ីរដដូលហុំម៉ានាញូឡៃ អល់ឡោះសុបហានូវតាអាឡាហូសញ្ញាណបអាកាកាងកងហ៊ូអ៊ីម៉ានជឿណបអល់ឡោះសុបហានូវតាអាឡាបងបងផងហើយនឹងតែនកាងកងងាអាម៉ាល់អាកាកាងកងងាអាម៉ាល់សលេះគឺអល់ឡោះសុបហានូវតាអាឡាសញ្ញាឡាកាន់ពើអំណាចផងយូទីតឡាំបោលោកនេះយកក៏អល់ឡោះសុបហានូវតាអាឡាពើអំណាចណបអាកាកាងកងតឡៅផងយូនឹងកាយ តែអល់ឡោះស៊ុបហានូតាឡាកាន់ប្រៃផងយូម៉ាណែលប៉ោអូកាម៉ាផងយូប៉មូលីអូកាម៉ាផងយូកងបោតៃតែណោះកាន់ទៅណោកេ ولا يبدلنهم من بعد خوفهم امنا អល់ឡោះស៊ុបហានូតាឡាកាន់ឧបះកាន់ស្លេះនៅប៉ផងយូនឹងមានបាក់ទីខោហ្វីហ៊ីមថាតែមឹងពួកហួយផងយូនឹងនៅជាពួកអាម៉ាន់វើ Jadi nabi lain ya'buduna nani la yusyriku nabi syai'an. Subhanallah. Habin lain kadan ngibadah napa Allah Subhanahu wa taala hasa timta o ngak syarik ke asa hong yu. Jadi tauhid. Allah Subhanahu wa taala puai ho aman di dalam dunia. Jadi nanti ialah jumlah gay akhirat work. Allah Subhanahu wa taala firmanlah alladzina amanu wa lam yalbisu imanahum bi dhulmin ulaika lahumul amnu wa hum muhtadun Maknanya lai agak-agak kong hu iman Dia nampak Allah subhanahu wa ta'ala Dan tim ta'o meluk melai Di dalam iman phong yu Hong pakai syarik ke asa Allah subhanahu wa ta'ala khan lai Ula'ika lahumul amnu Wahum muhtadun ផងយូនិនគឺអាកាន់ទទួលពួកអាម៉ាន់សុខសន្តិភាពតែនផងយូជាយ៉ាងកងហូហេតាយ៉ាទទួលពួកចែបតមកអល់ឡោះសុបហានហូតាអាឡាយេនិនហូហេតាយ៉ាពួកចែបតទីតឡាំឌុនយ៉ាតែនរៃអាខិរ៉ាត់មិនឡាហូអាម៉ាន់ទីរៃអាខិរ៉ាត់គឺលប៉ាស់មឹងនរកាអល់ឡោះសុបហានហូវតាអាឡា Tendyanangai mencobai kompa nau gaksa kapi jika amanan Hapian lai tui ngatui hukum Allah subhanahu wa ta'ala Tui pantui hukum Allah subhanahu wa ta'ala Yanan Allah subhanahu wa ta'ala Kau kapi gaksa tui Hapian lai pantui hukum Allah subhanahu wa ta'ala Yaka hadis Nabi Muhammad sallallahu alaihi wasallam sabda lai وما لم تحكم أئمتهم بكتاب الله ويتخيروا مما أنزل الله إلا جعل الله بأسهم بينهم سبحان الله نبي كان لي حكي កងមេដឹកនាំមេដឹកនាំយូដិនគឺហៅអាកោះកុំទុយគីតាបទុយកូរ៉ានអល់ឡោះស៊ុបហានហ៊ូវតាឡាអូប្លោះណៅហូញុផ្លេះកោម៉ាណានលែបោះ di dalam Quran je panggil mubni we mubtih we ម្លៀងកាន់តែអល់ឡោះសុបហានហូតាឡាងាក់ប្រៃទីអន្តរាផងយូរហ្នឹងគឺមតាអាម៉ាន់អូមតាបញ្ហាមិនដឹងឡើអល់ឡោះសុបហានហូតាឡាសក់ពួកអាម៉ាន់មឹងមឹងផងយូរតែយ៉ាងហ្នឹងគេមឹងមកជួបបែកងបែនៅកិក្សាតើកែពីអាម៉ាន់ហ្នឹងគឺពួកខានកោបខានកាន់ ដែលងាក់សែមទាំងខៈកោខៈកានមឹងងាក់ចេះអា يا الأمر بالمعروف والنهي عن المنكر الله سبحانه وتعالى فرمان الذين إن مكناهم في الأرض أقاموا الصلاة وآتوا الزكاة وأمروا بالمعروف ونهوا عن المنكر ولله عاقبة الأمور menanyolai agang-agang កងហូបវែអំណាចនៅប៉ផងញូនិនមែនវែអំណាចទាំងបោកលោនិនផ្លោះណៅញូទាំងសម្បះយ៉ាងញូសក់សកាត់តែនផងយូផ្ដៅកាផ្ដៅកាន់ងាក់សែនតែនខកោខកកាន់មកពុកញ៉ាវលីឡាយអាគីបាតុលអ៊ុមូរយើងទាំងពីរហ្នឹងគឺអាកាន់ត្រឡប់ណាអល់ឡោះសុបហានហូវតាអាឡាវើមែនឡាមែនឡាអល់ឡោះសុបហានហូវតាអាឡាហ្គាងហ្គាងជុំគុំជុំកា Tenjonan gai mempu Konggak perterai ho am agaksa aman à, Kà pi aman pu sok sok son tập hiệp terai nang cứ Perterai tu pi kào đắp sắp sai à, Hukum atau uh, Quran dan sunnah nan Yau kahake kompong salau yul ក៏យកពួកយល់កូរ៉ានតែនសុនណះឆុងនេះគឺញុគ្រោះថ្នាក់ពិភេក យកគ្រោះថ្នាក់យេរិនតេយៈដល់ផ្សព្វផ្សាយអ៊ីលមូយកកហាគិកងសាឡាហ្វត្រៃយល់មឹងកូរ៉ានតែនសុណាហ៍នប៊ីមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំយេរិននេះមនុស្សម្ដងមឹងអឺមកជោបាយអតាអពុរក្សាអាម៉ាន់ឬក៏សុខសន្តិភាពហ្នឹង យានអឺលិនលកៅប្រចំហងបប្រាថ្នាធំនេះតែនសង្ឃឹមលែកមីវតេស្អៃមូស្លីមីនតែនមូស្លីម៉ាទាំងពីរកងកំពុងតែទួយដានទីម្លំនេះឲ្យកាន់ទទួលមណាហ្វអាត់មឹងហកេអកេកងលិនហូបបមយាយទីពេលកងបណានេះយានលកៅបកុលទួនាទីប្រៃអង្គទួនទួនកែកែអ៊ីនសាអល់ឡោះវ៉ាសលឡោះអាឡានប៊ីណាមូហាំម៉ាត់ វ៉ាអាឡៃគុំសាឡាមវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារ៉ាកាតុលកៅអូនពួនតាលទួនយូស៊ុហ្វប៊ីនតាយីបកងហូអឺប៉ោម៉ែអឺអឺងាក់ការចូលរួមមឹងមជ្ឈបាយមឹងវិធានការទីតឡំព្រុការពីអឺងាក់យពើពើព្រុអាម៉ានទាំងងាក់យពើពើព្រុសុខសន្តិភាពនេះហៅគង់វងហៅ hầu nâng nò tên mình nâng mừng hạt kệ ông kịch hậu bọ mẹ nấn như nên nhớ cứ tiết dạo pelulu ngaka là cao tu a độ mừng Allah subhanahu wa ta'ala pelulu ngaka là cao a cao tu a độ mừng mừng Allah subhanahu wa ta'ala do cái tiết tu a là Allah ma amin fi autarina vừa hơi Allah vừa hầu sọc salaman vừa hầu aman hay vạ tọ thì tờ làm play là cả cầu ណាអល់ឡោះម៉ាមីនហ្វីហ្វីអូតនេះណាវើយអល់ឡោះអឺប្រៃហូស្លាម៉ាត់សុខសន្តិភាពហើយតទីតឡំអឺផ្លៃផ្លៃលកៅកៅតែនមនុស្សมึงអឺមជ្ឈបាយវិធីសាស្ត្រកងទុនយុសហុបអគេហ្នឹងយុនញ៉ាប់គូមួយចាប់ឈុកូតអូនពួនប៉អល់ឡោះអល់ឡោះស្មហានវតាអាឡាជាយ៉ាងកងប្រៃអ្នកម៉ាត់ aman ni mai Allah Subhanahu Wa Taala juga kebetulan nikmat uh, aman dan selamat ni mai យ៉ាងហ្នឹងទួលនទីរបស់ថ្ងៃតិយៈតែមួយចាប់សុគូតអួតពួនរបស់ Allah Subhanahu Wa Taala អួតពួនរបស់រាងកំប្រៃអ្នកម៉ាត់នេះម៉ែតរាងកំប្រៃអ្នកម៉ាត់នេះម៉ែតតែបន្តប្រៃអ្នកម៉ាត់នេះតាល់កត្រៃតែនយនឹងថ្ងៃថ្ងៃហៅវ៉ាអូមួយចាប់អ៊ុនអ៊ុនសុគូតហតែមក Allah Subhanahu Wa Taala ណបៈ uh, agang agang kongak perai sebab-sebab kongak perai ho aman ni មុំតែថ្នាក់ដឹកនាំត្រីអញ្ញាធរត្រីកងផុងកិតជាសបសបកັບងាក់ព្រៃអឺហៅព្រូអាម៉ានតទីតឡំអឺផ្លៃលកៅនេះកងត្រីទុកពីកៅហៅតួនាទី ចូលរួមការពារងាយបើព្រៃផ្លៃលកៅរបស់ត្រីណាហៅអឺអាម៉ានហៅបន្ត សុខសន្តិភាពអល់ឡោះម៉ាអាមីនហ្វីអូតានីណាអល់ឡោះម៉ាអាមីនហ្វីហ្វីអូតានីណាអឺវាគ្មិនទៅឲ្យចុងក្រោយទីតឡាមិជលីសតើកាប់តើកាន់ទៅឲ្យបាក់ម្លាំនេះ Yunanya Fatilat Syekh Dr. Abdul Halim bin Muhammad Ali គង់បកមជ្ឈលិសតកតកនេះលនអកិនហេលកោដកបកិតអឺតងចូលរួម រំលឹកការំលឹកកាន់មឹងគូអាម៉ានកងពោរំយាយទីតឡាំកូរអានតែននពីរំយាយតទីតឡាំសុណាកាត់តែនគូអាម៉ាននេះណាហាពៀនឡៃទីហូគូអាម៉ានហាកិពោះពងូញោហាកិផលផលបុនរបស់ញោយានិនលកៅអងអងម៉ៃម៉ៃមិវែតែនពឿនតាំងពីស្មុំតែតកា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 Atai mensyukur apa Allah Subhanahu wa taala dan kau syukur apa antun Hasan kong hubai waktu kalian untuk um, biai uh, sarahan atau um, ceramah Pak Melam ni dan syukur nampak tuntun kong hati nampak uh, Melam ni tong pih kau. Jeng muslimin dan muslimat kong dohut mat terehu hamid ya tuan Hasan kat biai meng lai ukma Islam memutrap hong pu aman pu selamat ទូនខាលេនក៏ហំយើរឿងសំខាន់សារៈសំខាន់ពួកអាម៉ានហ្នឹងហើយដោះទូនយូសោះក៏មិនហូមយាយមិនរឿងងាក់អ៊ីពើជាឆ្កាជាអាម៉ាន់ទៅកងទៅទៅហូនេះនេះឆ្កាយបើយកក៏ទៅហ៊ុសិហាត់យើនេះទៅឆ្កាវិញណាហិបលះហិបសិហាត់ជួននេះឆ្កាយបើកងទូនយូសោះមិនយាយចឹងអឺអាម៉ានតានពួកសាឡាម៉ាត់សុខសន្តិភាពនេះពីពីសំខាន់កងលឹងដៅភាសាឡើយ Al-amru al-amnu ruknul haya. Masyaallah. Al-am al-amnu ruknul haya. Fala haya bila amnin. Masyaallah. Jeung bu aman bu selamat sok sendipip nang nanya hasa rukun tu tetiu ni bu atiu ni. Jalehu aman oh selamat oh. Hobu atiu ni jeung oh. យកទៅអ៊ីវរគុណសម្ញយ៉ាឡាងៈរគុណសម្ញអស់អាសាសាក្លាអាសារគុណមកសម្ញខូតខូតសម្ញមកសម្ញសាអស់ជឹងអស់មកណាន់យើពួកហតិត្រៃទីហូហតិសាអស់មកលេងកាន់ហូពួកអាម៉ានព្រោះណាឧបមាអ៊ីស្លាមនេះបាម៉ានេះបដៅត្រៃអន្តគេទួបកាបដៅណាសៀមខណៈអ៊ី Yaqa'allahu fitna la inna allaha ya'muru bil adli wal ihsan wa ita'i zil qurba wa yanha 'anil fahsya'i wal munkar. sepiap ya Allah pedai phong hư ngạ buki esasa ngạ hong adil ngạ hong semau kau ngạ bai semau kau ta ngạ sem. Dan Allah kha phong hư bai ngạ zina chui ngạ buk yak yang bu dosa chui. Contoh dalam ayat ni tong pih buk sem Islam dal dengar. Temu lam buk sem nang gai nan je. pu aman pu selamat ta tong pih buk ya Allah kak te ngak cuy maknanya hati kere ngak bana ke aman selamat dalam pok pok play dalam negara Islam dah ngak ini ya Tan hati kere ngak boleh kut pu aman ngak boleh kut pu selamat to dalam play to dalam gaza sasa Islam paharam banget paharam banget bahkan Islam nafi pak lagi gang laya ngak fitnah ngapai pelayanan hu aman oh hu selamat oh ganan hu sempurna iman oh Nabi sallallahu alaihi wasallam sumpah kelabang kalau Nabi kan Nabi le wallahi la yu'min wallahi la yu'min wallahi la yu'min Nabi sumpah kelabang ទាំងនប៊ីនិយាយនិយាយរឿងខាងរឿងនេះសំខាន់ទៅលើនប៊ីសម្បាក្លៅបាំងនេះនប៊ីលវ៉ាឡោហ៊ីឡាយុមិនវ៉ាឡោហ៊ីឡាយុមិនវ៉ាឡោហ៊ីឡាយុមិនក៏សម្បាអល់ឡោះ là ក្លៅបាំងណាពីឡាហ៊ូសំពតណាអ៊ីម៉ានអូហ៊ូសំពតណាអ៊ីម៉ានអូហ៊ូសំពតណាអ៊ីម៉ានអូកាងណាគីឡាម៉ាន់យ៉ារ៉ូស៊ូលឡោះតាសោះរ៉ូស៊ូលហៃណាហ៊ូសំពតណាអ៊ីម៉ានអូណាណាពីសលឡោះអាឡៃសាឡាំចាប់ឡាយអាឡាឌីឡាយ៉ាម៉ាន់ជារូហ៊ូបាវ៉ាអ៊ីកោ ừ, muttafaqun alaih gang kung hu iman o gang ye lai ye nyunga maknanya jiran o gang to cik pe nyo to cik sa nyon hu aman pu yah nyo o hu aman pu hau selamat hau selamat ang pukyah nyo pupnot nyo o an nga nyo gang nan dia kong hu iman on mi jiron toh hap plai na ka han ka na ka pro te pa fitna te nga pa kenyang kenyang lam klap ka na ken dah haram khang na ka ken hu iman on na ka oleh nan nabi sallallahu alaihi wasallam la hai hai nyo pan ya ka tun hasan ho khan la nyo pan klong ta pon pan to pan kik ka deh gương avut to nyo pan en ju hatian nyo ka deh haram Allah laknat ទូសាពំហើយពេលណោះសតអីប្លោះណាណាពីចេឡាឡាអាណាមិននឹងទូសាពងទៀតណាណាពីលេទូសាពងហើយហើយញប៉ាន់តោអតពនប៉ាន់ក្លងអតពនប៉ាន់រួមអពុទ្ធអាសាសាសម្លាប់ហតេនញោតាហុយហតេនញោជឹងយ៉ាងណាណាអល់ឡោះឡាណាព្រោះណាណាពីសលឡោះលិបសឡាំខាងកែឡាសសៀមសៀមអ៊ីស្លាមហើយយ៉ាងឡាយបាអាម៉ាន់បាពុសាឡាម៉ាត់បាពុសេមតើបាសុ sok santri pip baikkan play nyop lekan gal nyop gang nan je kong Islam pip bisa Nabi Sallallahu Alaihi Wasallam pun sabda lah itu dalam hati Sahih Al Bukhari ay uh, uh, afdalul Islam afdalul Islam uh, al man saliman muslimun min yadihi min lisanihi wa yadihi ya Islam kong sem hai Nabi Sallallahu Alaihi Wasallam gang Islam kong sem gang layah gang Islam kerainan hu selamat meng tengen nyuk mempunyai pupahoknya dan mengtelahnya pupuk pula tanya ganamnya Islam pipisen ព្រោះថាដោយសារតែពួកការសំខាន់ទៅគេអឺពួកអាម៉ានពួកសាឡាម៉ាត់នេះជាងអល់ឡោះស្ពុតលូលូបាំងតតតាមកូអានមនុស្សនឹងអាយ៉ាត់កងអល់ឡោះស្ពុតម្យាខាននឹងរឿងអ្នកម៉ាត់អាម៉ានអ្នកម៉ាត់សាឡាម៉ាត់សន្តិភាពព្រៃព្រៃប៉ាំងនេះអល់ឡោះម្យាខានមកគេមកអាហ្លីកូរ៉ូស top di plain Mekah di zaman nan. Allah kala li ila fi Quraisy ila fihim lehdat asyita'i was sahif falya'budu rabb hadzal bait alladhi at'amahum min ju' wa amanahum min khauf mana ayat li ila fi qoras menung ulama la lam ni lam jar maknanya Allah la ulama la surah ni nyukam surah al fil mana Allah ka pabinasa kontop abrohah untuk ngak bika aman fung qoras ni ឡានហ្នឹងយុតិតងស្រស់តឡៅហ្នឹងអូលេយ៉ាងណាអល់ឡោះបដៅប្រកាភងករស្តសិមានហ្សាមានបៃសុគូតហ្វាល់យ៉ាពូទូរ៉បបហាហ្សលបេតកោងាក់ប្រផងហឺអាម៉ាន់អូលេយ៉ាងណាប្រកាផងហងាក់អ៊ីបាតាត់កោណាបាតោកាបាស់នេះអូកាបាស់អល់ឡោះអល់ឡោះជាងអល់ឡោះនេះអល់ឡាហ្ស៊ីអត់អាម៉ាហុំមិនជូវអាម៉ានហុំមិនខោហ្វអល់ឡោះនេះកុំប្រកាផងហឺនេះពី pih lepa lihiu lepa dan Allah ni ko ngak pe kau hu aman ti hu ho asati rahimahullahu taala le nikmat dunia ku pih pih puang nan nikmat tua nikmat ni kalian tafsir kat nikmat min akbar ni'am at-dunyawiyah ar-rizq hasa hang hang, hang atamun khauf nan ya kong te yule aman nikmat pih pih puang nan nikmat rezeki hong nikmat aman yahlahu amano hawa tong pihnya hmm. nana ulama lai ida en adama al am en adama kullu sai hu hmm. aman hawa tong pih kong pu het ha sanga sa to dalam kulusa kong bang rulun bang sem e sa hu aman ya ti kulusa ha sa kong sip ya hu lah aman o ya sao kau kani tong kau kati kulusa na na kana o mbiao plai ngka na ka nan ya di nikmat kong pong អង្គអល់ឡោះពេលថ្ងៃហ្នឹងអ្នកម៉ាត់អាម៉ានតានរីស្គីនេះអូលេហ៊ីណានេះអ៊ូលម៉ាលេវអ៊ីបនូកាស៊ីតគេឡៃវជីបពេលគេទៅស៊ូគូតទាំងអ្នកម៉ាត់នេះណាស៊ូគូតអ្នកម៉ាត់អាម៉ានតានអ្នកម៉ាត់កងរីស្គីក៏អល់ឡោះប្រៃនេះតាមមនុស្សមើលអាយ៉ាត់កងវាខានមើលអឺពួកអាម៉ានពេលគេទៅតតឡំគូតអានអល់ឡោះឡៃវជាអានណាបៃណហុំបបៃណកូរលឡាទីបារកណាហ្វីហាកូរ៉ាហ្សាហ៊ីរតាវកតតណាហ្វីហៃសេរ ស៊ីរូហ្វីហាឡាយ៉ាលីវអៃយ៉ាមិនអាមីនីនអល់ឡោះមានជីរីជីរីតើខានឡាអល់ឡោះជឹងប្រៃកាអាហ្លីប្លៃសាបាប្លៃយ៉ាម៉ាន់ទីសាម៉ាណានទីអន្តរភងញោតាប្លៃសាមប្លៃព្លីស្ទីណានហ៊ូអាម៉ាន់ដល់ណាណាមឹងសាងហាសាណាហាសាណាលពិហាសាណាហាសាណាទីវកតុំឡាំក៏ដែរទីវកតូកាយគេណាហឹងអាម៉ាន់សាឡាម៉ាត់នេះអ្នកម៉ាត់កងអល់ឡោះប្រៃកាអាហ្លីសាបាទីសាម៉ាណានតាមមនុមឹងអាយ៉ាត់អាយ៉ាត់កងអល់ឡោះខានមឹងគឺ គឺអាម៉ានតតលំកូតអានយកអង្គទូនទូនហូបហូបបែទោះមកកានេះវ៉ៃអ៊ីតកាលអ៊ីបរ៉ាហ៊ីមរ៉ាប់ឌីចអលហាហ្សាបាឡាតានអាមីណាវ៉រហ្សុកអះឡាហ៊ូមីនសាមារ៉ាតនៅពីអ៊ីប្រាហ៊ីមទូអាលកៅអល់ឡោះប្រែកអល់ឡោះប្រែកងាក់ប្រែកប្លៃប្លៃម្កាស់នេះប្រែកហាសាប្លៃគងអាម៉ាន់ទីហូចក្តាគីអូហាសាហាសាពេលណាអល់ឡោះក៏ហូបទទួលតាអាទទួលមកទូអានៅពីអ៊ីប្រាហ៊ីមណានអូព្រោះណៅ hasa tu a ka Nabi Ibrahim tu a hasa ka to dalam surah Ibrahim Nabi la Nabi Ibrahim alaihissalam la wa qala Ibrahim rabbi ja'al hadzal balada aminu wajnubni wa bani ya an na'budal asnam chừng to dalam ayat kong te pat to ka ni ka Nabi Ibrahim la kau ke la kau khen hu aman tlau te rizki ka ya la hu aman no hu rizki manga ki hu hu mana ki bang ya kong tu do khan khan ne tu khale do khan rizki bang chừng ah, to bang ku tiêu to ho sai po po sai chơi cái khai đặt được tông tay tay nó bưng tới tầm mờ nó nói con giờ là hô aman ở hô ở tổng pi chừng là pi đây him tiệt giật tì sa là pi bờ him tu al cao ris tu al ti allah pu allah pu ka aman telau ti riski to dalam surah baqarah to dalam surah ibrahim nabi ibrahim la kau pu ka allah bejeng plain kana hô aman telau ti akidah hokan ibadat oga Okay. Rabbij al hadzal balada aminan wajnubni wa baniya an na'budal asnam ណាពីខ្ញុំលកៅអាម៉ាន់នេះតឡៅទីកៅលកៅគេលកៅអាកេតានេះតោហេតោហេតនេះជាងពីនេះតែខាលអាម៉ាន់គេនេះញ៉ែសំខាន់ទូទូឡៃណាកញ៉ែសំខាន់សំខាន់ជាងต้องពីអ៊ីបាដាតយ៉ាឡូអាម៉ាន់អងជាងអូលេណាអូលម៉ាឡៃយ៉ាឡៃព្រះហ៊ុនឌុយកាក់យ៉ាហូកាសានងអាជីយ៉ាឡៃចលាណាណាហូអាម៉ាន់អូហូហូវ៉ាជិបនងអាជីអូ cuh cuh petu di mana aja pun sih ya hal yang yang wajib asam yang berjamaah atau asam yang jumat di sungki wajib tapi jelana kan ho aman oh ho wajib nao oh. ya bu sengkang aman itu lain nana jeng petu dah sah ho aman oh jeng jeng terus jeng petu cuh oh cuh petu Amane dai san samkhan tunan ni samkhan tunan ni Allah ken sebut tok dunia tok akhirat ke Allah sebut aman ke mene ayat Allah sebut ốt Utkuluha bisalamin aminin Ta mô sụp cài bệ phong hư Hồng salamat Hồng aman Tuh ah. nau ờ, aman kong tuh dalam sunat Nabi Sallallahu Alaihi Wasallam មនុស្សមកយកហាទីអង្ទូនខលេរូបប្រោះឡៃណាប៊ីសុលឡាសឡាំពុតសប្តាឡៃម៉ាន់អស្បាហាមីងគុំអាមីណានហ្វីស៊ីតប៊ីហ៊ីមូអាហ្វាន់ហ្វីជាជាទីហ៊ីអិនតាហូគូទូយ៉ូមីហ៊ីហ្វាកាអានណាម៉ាហ៊ីហ្សាត់ឡាហ៊ុទុនយ៉ារវ៉ាហ៊ុទីមីស៊ី Nabi sallallahu alaihi wasallam là hayya tukum sub ma nyetemu ti waktum sub ma ព្រោះណាញូណាអាម៉ាន់អាម៉ាន់តតឡំគេអាម៉ាន់ហ្នឹងម៉ាណាហ៊ូហូចអូយ៉ានេះហ៊ូហូចកដាគេអូហ៊ូហូចកដាសិត្រូវហ៊ូហូចកដាគេអូស្អោះតឡំគេ fi siết bihi ulama le fi siết bihi ni lùm nung ulama le to ទុយចលានក៏ហូហូហូយ៉ាហូចកដាគីអូតតលំសាងក៏ហូហៅហូចកដាគីអូតលំគប់សេញក៏ហូយ៉ាហូចកដាហូហៃមកតាបអូហៃមកសំឡាប់ហូហៃបើហូចអូអាលីគ្រូសាញក៏ហូយ៉ាហូចគីអូគុំស៊ូបយូណានព្រោះណៅគប់សេញក៏ស៊ីហិតចាប់គោយើព្រោះហ្គៃណានញហូកម៉ាកណានកណប់អន្តហហ្គៃយបឹងណានម៉ាណាញណាពីឡៃណាពីសឡូសឡាំខាឡៃសោឡាហឡាយូនេះយោកាហូណែមកតុពីទុនយ៉ានេះណែមកតុពីទុនយ៉ាព្រោះណាពី ខានដើរนั้นណាណែមតាអាមានសានេះក្លៅនៃមតតនេះនេះណែមអាមានតលំចលានទៅប៉ាតលំសាងតណោត្រៃស៊ីហាត់តលំគប់សេត្រៃព្រោះណាហ្គៃនឹងត្រៃហូមកកណាន់បងកណប់ហ្គៃនឹងក្លៅនៃមាត់នេះញ៉ាស្មូងនៃមាត់ហាទុនយ៉ានេះមកយ៉ាងស្មូងនឹងពីព្រោះណាអ៊ុលម៉ាឡៃយ៉ាឡៃលហិបហាសាអាម៉ានហិបហាសានៃមាត់អាម៉ាននៃមាត់សាឡាម៉ាត់ហ្នឹងលហិបទៅពីលហិបទៅពី Nên tiếng ulama lại al amnu ma al faqr khairun min al khawf ma al ghina. Allah. Ya là tiêu hong salamat tiêu aman tiêu hong hùng ta hết cái đa kia ốp rồi bưng bưng hơn căn tầm ăn cái đấy xem trên hồ lưu các cái giảm ta của tiêu tổ hội nữa nè dạ. tôi đi làm PPCM tôi sang villa rồi thao tôi thao cái thao da thao tôi chốc đừng đừng đừng đừng đi cái gì đi vào ô công nó sắp tai tôi sang xịt sang cắn nó biết umat paham ke udah tinggi nana ulama al amnu ma al fakri khairun min min al khaf ma al ghina oleh itu Nabi SAW tu alul lu tu akan baik hu aman hu selamat tikum sup Nabi lekau tu ya ya kau tun tun ya kan ini dan habislah Nabi SAW boh ya pelan kup mana Nabi tu ya nah jeng Nabi boh lah boh ya pelan kup Nabi tu Allahu Akbar Allahumma ahillahu alaina bil amni wal iman wassalama wassalam wal Islam ចឹងនៅពីលកៅទូអាព្រះក៏អល់ឡោះហើយពីយប្លានគូមកនៅពីលកៅព្រះអល់ឡោះព្រះប្លាននេះតាស់មកតាស់មកព្រះក៏ទីតុណានព្រះក៏ត្រីនេះហូអាម៉ានហូសាឡាម៉ាត់តានអ៊ីម៉ានតានហូសាឡាម៉ាត់តានហូអ៊ីស្លាមចឹងនៅពីលកៅព្រះអាម៉ាននេះត្លោទីអ៊ីម៉ានមកទេអល់ឡោះមកអះអហិលឡាណាអហិលឡាហូអាឡៃណាប៊ីលអាំនីវលអ៊ីម៉ាននៅពីលកៅព្រះអាម៉ាននេះត្លោទីអ៊ីម៉ានយកទៅខាំកានីយ៉ាលេហូអាម៉ានហូគីអូ Penasamiang sampai kon hina kai. Ho hina. Jeng menư meng faidah ataupun poh-poh te amane hoki menư. Yang tun Hasan yang kan ini. Yah lại tre le hiu ki sa sa ka tre thau yom cho nu. Nan ulama le al mar'u la ya'rif qimata syai illa idza faqatahu. Tre đi hoki sa sa tre thau yom nyo dah le hiu te. Ya tun Hasan khala ye tre hu chak gom kan ini hu sihat. ដែលទៅរកគេទេថៅគឺអ្នកម៉ាត់ស៊ីហាត់គេហ៊ូអាម៉ានកានេះហ៊ូសាឡាម៉ាត់តបងីហ៊ូហៃមិនបើហ៊ូត្រៃអូហៃមិនសម្លាប់ត្រៃអូតបងីយ៉ាលេហ៊ូលេហ៊ីបណានឹងការតែមើលសាលេអ្នកម៉ាត់អាម៉ានយូសៀមទៅលេងសំខាន់ទៅលេងជាងមនុស្សសមរតពោះទៅអ្នកម៉ាត់ហ្វាអ៊ីតាទៅទៅអាម៉ានហូគេមនុស្សយ៉ាឡាបើពោះមិនអញមនុស្សមកពោះអាម៉ានពោះសាឡាម៉ាត់តអង្កាសាសាម៉ាណាញូ negeh terengkai manusia terengkai na husalamat mừng tay là hiệu hô sa lamat mừng bụi ra là ca kì ta hội kì hay mà châu hay mà tòng thế chừng hô sa lamat nương mà phải ta nắm chỉ yên cờ tụ pung tụm sâu hiện bụi cái này là ca cái này là ca cái thế tay cái này tay cái thế đuổi là đuổi là sang đuổi là cạo cạo là cạo đuổi là chứng từ tổng cờ aman phải ta như nắn nắn nhé juga terai gup sek terai hoklah mengpu hok kada hoklah meng selamat klah meng talih disa titua menu meng faedah samarat aman selamat nan nan ya nyusga pu yêu ki mumtalakat pu ki terap sembah terai lui kat terai lui kat terai semum ta lui kat bokol terai ataupun lui bat lui kat lui kat dalam sungkum hasasan oh ta pun tom soh ya HK លើកាក់លុយតលំពេងតលំគេ HK មកតឡាន HK ពុំសូបងនឹងកៅកាតតមើអាកាសពេលសូនេះកាន់កាន់ផ្លាស់ដំដាហ្នឹងណានេះជាង faida តតលំកៅកងហូហូសាឡាម៉ាត់ហូអាម៉ាណានេះត្រាប់អើទៅក៏សាឡាម៉ាត់ដែរកាលនេះទៅខាលេញវ៉ាថ្ងៃគប់សេទៅក៏ហូសាឡាម៉ាត់ជាងត្រាប់អើទៅក៏ហូសាឡាម៉ាត់ទីក្លៅជាង faida ពោះទៅអាម៉ានសាឡាម៉ាត់ណានេះ ទឿតលំកៅតលំប្លៃកងហូអាម៉ានហូសាឡាម៉ាត់ណានយេតែតែមើសាតែនឹងនឹងហមតែហុយគេអស់ដេកងីពីប៉ាមនុស្សមងពោហ្វាអ៊ីតាអឺអាម៉ានសាឡាម៉ាត់ណានយេញងាក់ពេលកត្រៃតលំកៅដែរណាក់ពូណាក់គេណាប៉ៃតាណាក់ពូណាសំយ៉ាងណាក់អ៊ីបាតាត់គេណាងីតែហុយគេអសាសា oleh nan biasa kep dia penanya lah ukma Islam nan dia hasa ukma kong aman selamat pro islam nan ba selamat bagi ka alam hoken brother tem nusi sa oh, binatang kita kare tong sesuatu tu to to tengok dunia ni hu aman hu selamat hu rahmat mu islam Allah la wa rahmati wasi'at kull shay rahmat kau hu na yak na tong pih gel sesuatu oleh yana Allah subhanahu wa ta'ala sangkep tapna risalah Muhammadiyah to dalam ayat hasakot Allah la wa ma arsalnaka illa rahmatan lil alamin Allah le wahai Muhammad kau hupiyo humai oh melainkan piyo humai untuk hupa salamat babu rahmat babu aman mereka tong pih alam tong pih alam tong binatang tam manusia nana ti boh buah ti nabi jibit nabi kat mai kat anwat hayat ni ya tok dalam syariat ke deh tok lebu roh ne kat ke deh kat anwat asa ni saya ke kat semyang ke deh boh mit ne he kat kat kat ni kat semyang penak ya kepek surah rahmat tutunan rahmat tutunan นั้นในตึงปีนี้ตึกคันคาละนะปะมุสลิมินตันมุสลิมันอัลอิสลามตีนุลอัมวัลอามานอัลอิสลามตีนุลสตีนุลเตนุตีนุลสลามะวัสสลามตัวนั้นอิสลามนั้นเอียอุกมาอิสลามจึงเล่นละเกาจับตรงนี้วะบิลลาฮิตาฟิกวะสลามุอะลัยกุมวะเราะห์มะตุลลอฮิวะบะเราะกาตุฮ์วะอะลัยกุมุสสลามวะเราะห์มะตุลลอฮิวะบะเราะกาตุฮ์ละเกาอุดปูนตัล Fadilat Syekh Dr. អับดุล Halim bin Muhammad Ali គង់ហៅចូលរួមចែករំលែកបហតាកោបហតាកាន់អឺហងអឺលូលូហ្វាអ៊ីតាហងក្បោះក្បាយយកតូនតូនថ្ងៃអឺតំពីកោតានអឺក្លោមងមជ្ឈលិសតាកោតាកាន់លកោលែមងអងអងម៉ៃម៉ៃមិវែតានពឿនសបាត់ហន្តីតំពីកងត ទុយកាយអ៊ីវទុយកាយប៉ាំងប៉លំនីអឺលំគូបលុនជារៀងគងសម្របសម្រួលកម្មវិធីប៉លំនីលកៅអឺមងុយចាប់សុគូតអូនពូន តាលអងអងម៉ៃម៉ៃមិវែតែនពឿនសបាត់ហន្តីតំពីស្មុំតែតទីតឡំលកៅតែនកាសលងលកៅគងគឺប៉ាំងបៈហុគុមព្រុបហតាកោបហតាកាន់មឹងមជ្ឈលីស លន់ទាំងលកៅអូនពួនតាលទូនទួនដែលជាវាគ្មិនកង្ហោចំណាយពេលវេលា ចូលរួមងាក់ការចែករំលែកអឺមិននឹងមិនពូបាតើកោបាតើកាន់វៈវិនពពន់ហងម៉ៅតួហងចំណងជើងថ្ងៃនេះសរុបម៉ែថ្ងៃបោះលែកហកិកគង់ទួនទួនថ្ងៃហោប៉ោម៉ែទាំងក្លៅរាំង គឺសិតតែនិយាយមង្ើងសារៈសំខាន់នៃពួកអាម៉ានសារៈសំខាន់នៃអឺពួកសុខសន្តិសុខសន្តិភាពតែតំពីកៅសិតតែយកការសិតតែទីតំពីកៅសិតតែយកគូគូសុខសន្តិភាពនេះទីតំពីកៅសិតតែយកគូអាម៉ាននេះយ៉ាឡៃទីតំពីកៅ យកគូពូអាម៉ាននេះពូអឺសុខសន្តិភាពនេះមេទេជាកោលកោទូអាដកមកអល់ឡោះស៊ុបហានវតាអាឡាពូពូអាម៉ានពូពូសុខសន្តិភាពនេះញូតកកាលហងត្រៃមេត្រីជាកោមងួយចាប់សុគូតអូនពួនប៉អល់ឡោះស៊ុបហានវតាអាឡាកងអល់ឡោះស៊ុបហានវតាអាឡាផ្ទួនពូអាម៉ាននេះពេលកទេតពីកោតែមេត្រីជាកោមងួយចាប់សុគូតអូនពួន តែលថ្នាក់ដឹកនាំរបស់ថ្ងៃកងផុងកែតតឧស្ហាការពារព្យាយាមពេលប្រៃហៅសុខសន្តិភាពតទីតឡំផ្លៃលកើគង់ត្រីហតិតអងស្នងស្នេស្នងទីតឡំពូកាងាអាមែលអ៊ីបាតាតណបអល់ឡោះស្នងទីតឡំអឺពូនឹងពូហាត់របស់ត្រីស្នងទីតឡំពូមកគួអ៊ីលមូ senang di dalam buruk hati uh, eh, dan uh, eh, kai-kai uh, eh, tangpikal dan uh, uh, telah meng mencap lengakkan lekau tuan apa Allah Subhanahu wa taala Allahumma amin Allahumma amin fi awtanina wa adim ni'matal amni wal istiqrar uh, fi bilatina wa sa'iri bilatil muslimin majlis takab takan lakaula ong ong mai mai mi we ten pương sapat hantai តែដូចនៃការបម្លំនេះសន្យាអ៊ីនសាអល់ឡោះយ៉ាឡាអល់ឡោះបតាអ៊ូមូតទើយតាមកកកែតទីតឡាមមជ្លីសកាសណៅកាសណៅកែវិលបព្នួយបកថាជួលជួស ចំណុចដៃហាសារូបលុនជាងកងសម្រាប់សម្រួលតែតំណាងពើទូនទូនវិលក្មិនលកម្មអាហ្វតាលអងអងម៉ៃម៉ៃមេវាតែនពឿនសបតអន្តៃតពីកងតទុយដាន هذا وصلى الله على نبينا محمد وعلى آله وصحبه أجمعين والسلام عليكم ورحمة الله وبركاته وعليكم السلام